អាល្លឺម៉ង់បញ្ជាទិញវ៉ាក់សាំងអុតស្វាចំនួន40000ដុល្លារដើម្បីត្រៀមបង្ការទុកជាមុនប្រឆាំងនឹងជំងឺនេះប្រទេសអាល្លឺម៉ង់បាន បញ្ជាទិញវ៉ាក់សាំង Bavarian Nordic ចំនួន40000ដុល្លារដើម្បីត្រៀមចាក់ឲ្យអ្នកដែលបានប៉ះពាល់អ្នកជំងឺអុតស្វាប្រសិនបើការផ្ទុះឡើងនៅក្នុងប្រទេសអាល្លឺម៉ង់កាន់តែធ្ងន់ធ្ងរ គណៈមន្ត្រីកំពុងដាក់វិធានការប្រុងប្រយ័ត្នផ្សេងទៀតសម្រាប់ពេលនេះនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី24ខែឧសភា ឆ្នាំ2022រដ្ឋមន្ត្រីសុខាភិបាល អាល្លឺម៉ង់លោក Carlo Terbac បានប្រាប់សន្និសីទសារព័ត៌មានថា វិធានការដូចជា ការណែនាំនៅដាច់ដោយឡែកពីគេរយៈពេល21ថ្ងៃសម្រាប់អ្នកឆ្លង ជំងឺនេះ នាពេលបច្ចុប្បន្នគឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងការផ្ទុះឡើងលោកឡូថាវីលឺប្រធានវិទ្យាស្ថាន Robert Koch របស់ប្រទេសអាល្លឺម៉ង់ទទួល បន្ទុកជំងឺ ឆ្លង បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មានថារហូតមកដល់ពេលនេះ មានករណីចំនួន5ត្រូវបានចុះបញ្ជី នៅក្នុងប្រទេសអាល្លឺម៉ង់ខណៈដែលពួកគេសុទ្ធតែជាបុរសទាំងអស់គួរបញ្ជាក់ថា Monkeypox គឺជាមេរោគដែលអាចបណ្ដាលឲ្យមានរោគសញ្ញាគ្រុនក្តៅឈឺខ្លួននិងមានកន្ទួលធំធំនៅលើស្បែកអង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទសប្តាហ៍នេះបាន ប្រកាសថា ខ្លួនកំពុងតាមដាន ការវិវត្តនៃមេរោគនេះនៅ ក្នុងប្រទេសដែលមិនធ្លាប់កើតមាននៅជំងឺនេះ អង្គការសុខភាពពិភពលោក WHO បាននិយាយថាការផ្ទុះឡើងនៅជំងឺអត់ស្វា Monkeypox ក្នុងពេលបច្ចុប្បន្នមិនទាន់តម្រូវឲ្យមានការចាក់វ៉ាក់សាំងបង្ការទ្រង់ទ្រីធំជាបន្តនោះទេខណៈវិធានការមួយចំនួនដូចជាការសិក្សាអនាម័យនៅតែមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺមួយនេះ នេះបើតាមមន្ត្រីជាន់ខ្ពស់ WHO ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារទី24ខែឧសភាឆ្នាំ2022 បន្ថែមពីលើនេះរដ្ឋាភិបាលអាល្លឺម៉ង់ក៏បានឲ្យដឹងដែរថាខ្លួនកំពុងវាយតម្លៃលើជំរឿចាក់វ៉ាក់សាំងបង្ការខណៈចាក់ប្រភពអង់គ្លេសបានផ្ដល់វ៉ាក់សាំងបង្ការមួយចំនួនទៅឲ្យបុគ្គលិកសុខាភិបាលហើយគួរបញ្ជាក់ថាអាជ្ញាធរសុខាភិបាលនៅ ក្នុងតំបន់អឺរ៉ុបនិងអាមេរិក ខាងជើងកំពុងធ្វើការស៊ើបអង្កេត លើករណីសង្ស័យនៃ ជំងឺអត់ស្វាច្រើនជាង100ករណី ហើយក៏បានទទួលស្គាល់ពីការរកឃើញករណីជំងឺឆ្លងមួយនេះរាប់សិបករណីផងដែរជំងឺអុតស្វាត្រូវ បានគេរាយការណ៍ថា មាន ប្រភពដើម ចេញពីតំបន់អាហ្វ្រិកតែមិនទាន់មានការបញ្ជាក់ថា តើវីរុសនេះអាចបំលែងខ្លួន ឬក៏យ៉ាងណានោះទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។